អូខេបាទឥឡូវសួស្តីបាទបងប្អូនអស់គ្នាបាទថ្ងៃនេះគឺខ្ញុំបង្ហាញបងប្អូនអំពី Queen Cell ដែលវាចិត្តញាស់ណាហើយខ្ញុំចាប់តាមធ្វើការបំបែកពូជបាទហើយបកលខ្ញុំចាក់ស្ដាយខ្ញុំបេះខ្លះហើយសម្រាប់មិញបាទខ្ញុំបេះទៅដាក់ទូផ្សេងខ្លះហើយចឹងវានៅសល់ខ្លះវាត្រូវញាស់ថ្ងៃទី8ថ្ងៃទី9ណាបាទទី9ណាដោយសារអីអឺខ្ញុំឆ្កឹះពីថ្ងៃទី29មកណាបាទនៅសល់ដូចជាមួយបាទនៅសល់1 2 អក្សរ1បាទអក្សរនេះមួយទៀតបាទអក្សរទី2ទេសក់3បាទសក់3ណានេះនេះ1 2 3 Queen Cell ដែលសុខភាពល្អបាទគឺវារុំចិត្តចិត្តបែបហ្នឹងអាហ្នឹងល្អហើយណាបាទចឹងយើងយកទៅធ្វើពូជវាបានជោគជ័យណាបាទអាហ្នឹងជោគជ័យលើកទី1ណាបាទអូខេឥឡូវខ្ញុំយកទៅបង្ហាញនៅកន្លែងនេះខ្ញុំដាក់បាទដាក់តួ បាទអញ្ចឹងទូនេះគឺបាទគឺខ្ញុំចាប់តាមប្របែកពីម្សិលមិញណាបងប្អូនអូនេះខ្ញុំដាក់គ្មានសែរួចហើយបាទអញ្ចឹងអឺសម្រាប់ទូទូហ្នឹងបាទសម្រាប់ទូដែលដែលវាមានបកងខុសគ្នាបាទមកពីបកងមកពីទូខុសគ្នាបាទបកងមួយនេះមកពីទូផ្សេងបកងមួយនេះនេះមកពីទូផ្សេងអញ្ចឹងខ្ញុំដាក់ ទៅខាន់គ្នា បាទយកអាបកងកមួននេះដាក់ខាន់វាបាទហើយមកយប់មួយថ្ងៃទៅវាចាប់ផ្ដើមស្គាល់ក្លិនគ្នាហើយបាទអញ្ចឹងយើងអាចប្ររូបចូលគ្នាបានណាបាទអញ្ចឹងសម្រាប់បងប្អូនដែលឆ្ងល់ថាតើពេលដែលយើងដាក់ចូលគ្នាទៅធ្វើម៉េចកុំឲ្យវាខាំណាបាទអញ្ចឹងគឺយើងដាក់បែបហ្នឹងឯងយើងដាក់បកងទេធម្មតាចេះចន្លោះកដាលក៏បានដែរបាទហើយឬក៏យើងដាក់ឲ្យឆ្ងាយពីគ្នាក៏បានដែរបាទ តែដល់ឆ្ងាយគ្នាវាមិនសូវល្អដោយសារតែយើងចំណាយប្រកងច្រើនក្នុងការដាក់ធ្វើដល់ដើម្បីឲ្យវាមានភាពកក់ក្ដៅណាបាទ បាទ screen share ញាស់ប្រហែលញាស់ញាស់ឲ្យស្អែកបាទនេះខ្ញុំយកបិទនៅហ្នឹងឯង screen share នេះបាទនេះអាអត់តញាស់ទេនេះអត់តញាស់ទេ screen share ហ្នឹងបាទគាត់យកបិទទៅវាសងថែមហើយណាអូខេបាទយើងកិលអាបកងនេះមកចិត្តគ្នាមក បាទមានបកងកមូនតេមួយដាក់អោបវាផងដើម្បីឲ្យមានភាពកក់ក្ដៅណាបាទនេះគឺការបំបែកឃុំដាក់ក្នុងទូណាបាទហើយបើសិនជាយើងបំបែកវាដាក់នៅកំប៉ុងវាស្រួលទេបាទយើងគ្រាន់តែឥឡូវយើងគ្រាន់តែយើងគ្រាន់តែជាអា queen cell ទៅដាក់កំប៉ុងទៅចប់បាទបាទ ចឹងពេលដែលបងប្អូនដាក់ចូលប្រកងទៅក្នុងទូកុំភ្លេចបើកបើកសន្ទះក្រោយណាបាទខ្លាចវាខ្លាចវាងាប់បាទវាក្តៅហងចឹងកុំភ្លេចបើកសន្ទះណាបាទខ្ញុំដាក់ Quinzel មួយនៅគេនេះហើយបាទភ្លេចបើកសន្ទះក្រោយនេះណាកុំភ្លេចណាបាទភ្លេចបើកសន្ទះហ្នឹងអូខេ ទូនេះបើកប្រុលណាយើងបើកតាមមុខហ្នឹងមកអូខេយើងយក queen cell មកបិទនៅហ្នឹងមកបាទអញ្ចឹងនេះ queen cell យើងណាមកយើងពេលបងប្អូនចាប់កាច់ queen cell ហ្នឹងគឺត្រូវតែកាច់កាន់ឲ្យដល់កន្លែងជ័រវានេះបាទអ្នកចាជ័រ cell ណាជាយើងកាន់ខាងលើនេះវាវាខូចបាទកាន់ប៉ះតកៅណាយើងកាច់វាមក ហើយនោះយើងកាច់វាមកបាទណាណាបាទណាអូខេបាទអញ្ចឹងយើងបិទបាទបិទវានៅចំចន្លោះកដាលទៅហើយដាក់វាធ្នមធ្នមកុំឲ្យវាគៀប filter ហ្នឹងណាបាទយើងកាន់កន្លែងជ័រហ្នឹងហើយចុចវាបិទតែបន្តិចទៅបាទបិទតែបន្តិចទៅវាចាប់ដើមសង់ថែមហើយនេះបាទនេះណាបាទបិទតែបន្តិចទៅសង់ថែមហើយហើយ បកងដែលយកមកបបាយពូជគឺយើងរើសបកងបែបហ្នឹងបាទមានកូនណែនណែនបែបហ្នឹងណានេះកូនចិត្តបិទចិត្តណាបាទកូនឃុំដែលបិទចិត្តហ្នឹងចិត្តដល់ថ្ងៃញាស់ហ្នឹងបាទយើងរើសមកបាទឬក៏រមើលអាបកងណាដែលវាញាស់ខ្លះខ្លះហើយក៏បានដែរបាទអញ្ចឹងពេលដែលវាកើតមកគឺវានៅធ្វើការនៅទីហ្នឹងតែម្ដងណាបាទកណ្ដាលយើងយកអាអាចាស់អាថ្មីមកវារៀងយូរតិច បាទបាទនេះបកកខ្ញុំដាក់សមមិញបាទឥឡូវខ្ញុំដាក់រូបចូលគ្នាអីអញ្ចឹងអឺបកងហ្នឹងវាមកពីទូផ្សេងផ្សេងគ្នាណាមកបកងមកបកងខ្ញុំលើកមកបកងមកបកងមកណាបាទអញ្ចឹងដាក់ធ្នមធ្នមទៅកុំឲ្យគៀប Queen Cell ណាបាទអញ្ចឹងខ្ញុំនៅសល់បាន1 2ទៀតបាទ và trong chi tiết nhâm đại trần này nhé đại trần này thì តាមទូទៀតល្មមបាទសំមួយទៀតល្មម មិនសកត់វាលឹកជ្រៅទេបងប្អូនគាត់សកត់បានបន្តិចទៅបានខេបាទនេះទៀតខ្ញុំយកចំណីមកដាក់ណាដាក់ចំណីដាក់អីវាបាទអស់ហើយ បាទនេះខ្ញុំប្របែកប្រហែលថ្ងៃមុនណាបងប្អូនបាទទូតាមនេះអាពូនេះពងហើយអាពូនេះពងហើយបាទពងហើយបាទហើយអាអានេះអានេះទៅប្របែកដែរតែដាក់មេចាស់បាទដោយសារតែស្ដាច់វាខូចបាទអញ្ចឹងហើយការធ្វើបែបនេះវាជោគជ័យវាមានតិចណាស់តែថាវាអាច60 70%ណាបាទហើយបើសិនជាយើងដាក់កាតោបាទយើងដាក់កាតោបែបនោះ បាទនឹងមើលឃើញអត់ចាំងថ្ងៃបាទបើយើងដាក់កាតូនេះខ្ញុំបានប្រាប់បងប្អូននោះអានោះគឺវាលទ្ធភាពពោះវាជាងបាទដោយសារតែពេលណាដែលវាចាប់ដើមបន្តពូជហើយវាពងហើយបាទយើងយកវាមកដាក់ប្របែកបាទហើយការប្របែកបែបនេះក៏បានណាបាទប៉ុន្តែវាអាចបាទវាអាចមានជោគជ័យនិងបរាជ័យបាទ បាទអញ្ចឹងនេះគឺមេចាស់ណាបាទមេចាស់ដែលយើងបាទដកចេញពីទូហ្នឹងបាទយើងដកវាទៅហើយអឺចាក់ស្ដាច់វា10ថ្ងៃចឹងទៅហើយយើងយកអាមេចាស់ទៅដាក់ក្នុងកំប៉ុងមិញបងប្អូនឃើញណាបាទឥឡូវខ្ញុំយកវាមកដាក់នៅក្នុងទូយើងវិញហើយបាទទូហ្នឹងព្រោះទូនេះកាលណាបើយើងមានស្ដាច់គឺយើងធ្វើអត់ជោគជ័យទេបាទយើងដាក់ទៅវាខាំស៊ីអា fin cell ហ្នឹងអស់បាទ តែនេះគឺយើងយកស្ដាច់ហ្នឹងមកវិញហ៎បាទចាំមើលខ្ញុំឆែកមើលនៅក្នុងនឹងសិនប្រហែលលោវាធ្វើ twin cell ណាមួយដែលយើងអត់បានឃើញអញ្ចឹងយើងត្រូវតែប្រកាសថាពេលយើងដាក់ស្ដាច់នេះយើងត្រូវតែឆែកមើលមិនដូចមាន twin cell នៅកន្លែងណាទៀតបាទយើងត្រូវឆ្កឹះវាចេញ បាទជួនកាលពេលខ្លះយើងអាចដាក់មេចាស់ទៅវាខំងក់ក៏មានដែរបាទហើយអឺទូនេះអត់មេរយៈពេលប្រហែលថ្ងៃវា10ថ្ងៃហើយណាបាទតាមពេលយើងឆ្កឹះស្ដាច់មកបាទអត់10 10ថ្ងៃហើយអញ្ចឹងបើយើងបូកថែមតែ10ថ្ងៃទៀតវានឹងចាប់ផ្ដើមពងហើយកម្មករចាប់ផ្ដើមពងហើយបើសិនជាអត់មេណាបាទអញ្ចឹងគឺត្រូវតែដាក់មេចាស់មកវិញដើម្បីមេចាស់វាពងបាទវាបន្តពងក្នុងរយៈពេលណាមួយដែលយើងធ្វើស្ដាច់បានជោគជ័យទៀតចាំយើងដូរមេចាស់នឹងចេញណាចាឥឡូវយើងដាក់មេចាស់នឹងសិនបាទដាក់វាជំនួសអឺដាក់វាមកត្រឡប់មកវិញសិនបាទ តែយើងដាក់ដាច់ក្លប់ទៅវិញហើយយើងដកបកងណាដែលវាអត់ពងបកងចាស់បកងអីបាទយើងដកចោលហើយវាមាន queen cell បាទ queen cell ហ្នឹងវាមិនញាស់ទៅជាខ្មុំនេះបាទមើលទៅណាបាទសភាពវាគឺ3ចិត្តគ្នាបាទមិនប្រកែទេបងប្អូន queen cell បែបនេះណា បាទវាមិនប្រកែទេអូខេបាទអញ្ចឹងសម្រាប់ថ្ងៃហ្នឹងគឺមានប៉ុណ្្នឹងឯងបាទមេរៀនថ្មីបងប្អូនអាចយកទៅធ្វើតាមបានណាបាទហើយមានចម្ងល់មានសំណួរអាចសួរនៅក្នុងក្រុមមក